សួស្តីអ្នកនរគ្នាថ្ងៃនេះជាថ្ងៃទី1អេថ្ងៃទី1ថតថ្ងៃថ្ងៃនេះជាថ្ងៃថត MV បត់ Be My Bay ហើយអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាចូលចិត្ត MV នេះហើយយើងคลิกទៅទស្សនានៅការថតបន្តទៀតលោកអូនគិតយ៉ាងណាស្នេហាបងបងឯងជួយតែឯងមែនទេហ៎តែជួយតែឯងអឺហើយខ្ញុំនិយាយដល់ចាទស្សន៍ចូល1 2 3 ពេលស្អាតហើយយើងសម្រាប់ញ៉ាំបាយនេះតទៅអត់ពេលញ៉ាំ Happy and happy Why don't you be my baby អត់សុខពេលគ្មានគេទៀតឥឡូូវបើតាមខ្ញុំខ្ញុំមកមកទៀតគេមិនលើដល់ 好的嘞，好嘞，好。嘞。 មងឃើញទីយ៉ាងណាមកនឹងរំលងមើលតែរក្សាអូនរហូត